ចង់ឲ្យលោកម្ចាស់ជួយឲ្យកលឹះអីកុំឲ្យគាត់នៅកត្តាកម្មហ្នឹងចង់ឲ្យគាត់នៅបដោតតាតាឥឡូវហ្នឹងទៀនគាត់ស្ដាប់ធម៌លោកម្ចាស់ឲ្យបានកូនវិជុហ្នឹងស្ដាប់រហូតប៉ុន្តែគាត់នៅតែមិននេះសូមលោកម្ចាស់ជួយឲ្យខ្លាយហ្នឹងតិចទៀនអឺយ៉ាងណាក៏ថ្មអនុមោទនាដែរដែលគាត់បានស្ដាប់អញ្ចឹងណាហ្នឹងហើយបានបើកឱកាសស្ដាប់ ហើយអ្វី ដែលញោមជាប់មកយូរហើយនឹងមិនមែនគាត់សំរយៈបាពេលខ្លីទេសំរយៈពេលវែងដោយសារអីគាត់លើពាក្យកម្មលើពាក្យពីលើពាក្យស្អីហ្នឹង លើតែពីវត្តហ្នឹងឯងលើតែពីចាស់ចាស់មកណាស្អីតិចទៅកម្មស្អីតិចទៅកម្មប៉ុន្តែมันបានទទួលការបញ្យលទេ ឬគេនិយាយស្អីទៅកម្មខ្ញុំអាហ្នឹងកម្មខ្ញុំអាហ្នឹងដល់ចឹងទៅជាមួយគ្នានឹងការលើពាក្យកម្មហ្នឹងវាបង្កើតទិដ្ឋិខាងក្នុង បានជាមានបនរំដោះកម្មពីហ្នឹងដោយសារអីដោយសារកើតទិដ្ឋិជាមួយនឹងពាក្យលើកម្មហ្នឹងតែម្ដងចឹងមិន ពាក្យរបស់ព្រះសម្មាសម្ពុទ្ធបរិញ្ញាពាក្យកម្មពាក្យបាបពាក្យបុណ្យ មិនមែននិយាយតែនៅក្នុងពុទ្ធសាសនាទេនៅក្នុងសាសនាទេក៏និយាយដែរប៉ុន្តែសំខាន់គេផ្ដល់ទិន្នន័យថាម៉េចអាការបយលហ្នឹងឯងអញ្ចឹងហើយបានអាត្មាឃើញ ពុទ្ធបរិស័ទយើង ទូទាំងប្រទេសคล้ายជាជនរងគ្រោះនៃជំនឿមែនតែញោមម្នាក់ច្រើនអ្នកคล้ายជាជនរងគ្រោះដែលលើពាក្យនឹងហើយបង្កើតនៅទឹកថេរហូតរស់សេចក្តីសុខក្នុងជីវិតអត់ឃើញទេមួមង ស្ដាយចេះចោះដូចញោមស្រីស្មាលើគាត់ឡើងនិយាយហើយគាត់យល់ដល់ពេលគាត់និយាយយល់គាត់ឈប់គាត់ឈប់តអូនហើយពីមុនគាត់មិនឈឺគាត់នៅតែឈឺហ្នឹងឯងនៅឈឺដដាលឈឺជង្គង់ឈឺដៃឈឺជើងគាត់សម្រាប់អត់បានទេតែពីមុនតែពេលគាត់រៀបរាប់ពីជំងឺគាត់តាំងរៀបរាប់អូយដឹងកម្មអីទេឃើញទេដឹងកម្មអីទេទៅខ្វល់តែរឿងអត់ដឹងហ្នឹងឃើញទេដឹងកម្មអីទេខ្ញុំហ្នឹងហើយ រៀបរាប់ឲ្យខ្ញុំមិនដែលធ្វើបាបម្ដាយឪពុកអីអីណានៃនឹងយកចិត្តទុកដាក់មួយបងប្អូន មួយម៉ែមួយឪមិនដែលមានកំហុសអីទេកម្មអីកម្មម៉ែអាហ្នឹងមកពីអត់យល់ថាកម្មហ្នឹងអីគេសូមលោកចាស់ឃើញទេហើយសំណួរចាស់ចាស់ដល់ច្រើនដែលគាត់និយាយហើយចូលដល់ទៅហ្នឹងតាំងតាំងដើរទូកំសត់ឲ្យទៅដល់កន្លែងហ្នឹងដើរទូកំសត់ហ៎ នេះគឺជាកំហុសរបស់សហគមន៍ពុទ្ធសាសនាយើងទាំងមូលដែលបង្រៀនមនុស្សមិនឲ្យរស់ជាមួយបច្ចុប្បន្នទេឲ្យរស់តើជាមួយអតីតកាលហើយនឹងអនាគតដ៏វែងឆ្ងាយ តែបោះបង់ខ្លួនឯងនៅបច្ចុប្បន្ននេះចោលយូយូមានចាស់ចាស់គាត់យល់មួយ លះបង់បានមួយយល់ដឹងមួយអាត្មាអជំនួសគាត់ខ្លាំងណាស់ណាទេចាស់សូមលោកចាស់ជួយ ព្រោះបើសម្រាប់ក្មេងក្មេងគាត់មិនតន់បានទទួលពាក្យនឹងច្រើនណាបើគាត់ស្ដាប់ចំទៅគាត់ឆាប់ឆាប់យល់ដូចក្មេងម្នាក់នៅគាត់ទៅរៀននៅអាមេរិកហើយដែលអាដាក់ចំណងជើងថាយល់ច្បាស់លះវាលះឯងណាក្មេងប្រុសម្នាក់ដែលថាធ្លាប់មកជួបម៉ានណែណាម៉ាផងហ្នឹងដោយសារគាត់មានគំនិតជឿនលឿនហើយខាន់ស្ដាប់អាបានតែប្រហែលវិនាទីគាត់ចាប់អារម្មណ៍ភ្លាម ស្ដាប់បានតែ15នាទីគាត់លះភឹងមកគាត់ថាអូត្រូវពីមុនគាត់គិតត្រូវដែរក៏ប៉ុន្តែវាអត់មានអំណះអំណាងវាអត់មាននរណា support គ្រប់គ្រងអាយុបល់ដែលគាត់គិតឃើញគាត់មិនដឹងថាមានស្អីមកមកអះអាងថាអ្វីដែលគាត់សម្រេចចិត្តហ្នឹងវាត្រូវកាន់ដល់ស្ដាប់ចំតំណឹងទៅគាត់ច្បាស់មកអញ្ចឹងគាត់អត់តន់ទទួលឥទ្ធិពលនៃពាក្យចាស់ចាស់និយាយឯងឬក៏ពាក្យក្នុងសង្គមគេនិយាយច្រើនឯង ឥឡូវយើងមើលមើលអ្នកដែលយល់អាត្មានិយាយជាពិសេសបានរៀនអភិធម្មពាក្យថាបើមិនជឿកុំប្រមាថគាត់ឈប់និយាយពាក្យហ្នឹងអត់មាននិយាយអត់មានបំភ័យគេទៀតទេឃើញទេពាក្យហ្នឹងអត់មាននិយាយហើយមនុស្សឲ្យតែផុសមកថាបើមិនជឿកុំប្រមាថអានេះចេះអត់មានយល់ធម៌ទេអត់មានយល់ទេណាវាមានតែបំភ័យវាមានតែជឿមានតែខ្លាចតែបើកុសលកើតកុសលក្លាហានកុសលកុសលកើតឡើងសម្រាប់ចិត្តបើត្រូវលះផឹងអត់មានអីទេកុសលអញ្ចឹង មានអត្តឆេកັດថាអីអីចឹងទី1ទោះបីគ្រូណាមកឆ្លើយថាអតីតកាលរបស់យើងចេះចេះចេះចេះចេះចេះនៅតែគេថាដដែល យើងមិនអាចធ្វើវីសាទៅអតីតជាតិរបស់យើងទេបើទោះជានរណាមកប្រាប់ថាណែខ្ញុំឯងអញ្ចឹងហ្នឹងមកពីជាតិមុនខ្ញុំឯងចេះចេះចេះចេះទោះគេថាអញ្ចឹងបានត្រឹមតែលើគេថាយើងពិសោធន៍អត់បានឃើញទេគិតមិនគិតអត់ចេញទេ ហើយបើទៅជួបពពុទ្ធទេពពុទ្ធលើកឡើងអញ្ចឹងគាត់ជឿព្រះអង្គដដែលហ្នឹងយើងទៅនៅមើលអត់ឃើញដដែលហ្នឹងប៉ុន្តែមេរៀនដ៏ល្អបំផុតនៅពេលដែលយើងជួបស្អីមិនល្អមិនជាទីកប់ចិត្តគ្រាន់តែកំណត់ដឹងថានឹងជាអកុសលវិបាកអីអីទៅហ្នឹងហើយសម្រាប់ញោមដែលបានឱកាសស្ដាប់អាត្មាហើយហ្នឹងអឺអឺយកឱកាសសិក្សាពីធម៌បច្ចុប្បន្ន ឲ្យច្រើនជាងគិតទៅអតីតកាលហើយនឹងអនាគតនេះមិនមែនថ្មអ្នកថាទេគឺព្រះសម្មាសម្ពុទ្ធថានៅក្នុងប្រសូតមួយដែលព្រះអង្គត្រាស់ពីផតទេករតសោតប្រែថាបុគ្គលអ្នក មានរាត្រីដ៏ចម្រើនមានន័យថាមនុស្សដែលរស់នៅហើយប្រសើររាត្រីដ៏ចម្រើនក្នុងទីហ្នឹងវាមិនមែនតែរាត្រីថ្ងៃក៏ដោយ ចង់និយាយថាមនុស្សរស់បែបម៉េចដែលឈ្មោះថារស់ហើយមានន័យ រសដ៏ប្រសើររសមិនអញ្ញាញ៉ៃគឺរសជាមួយនឹងបច្ចុប្បន្ននេះឯងអតីតកាលស្អីស្អីទៅអនាគតស្អីស្អីទៅប៉ិនត្រូវមើលបច្ចុប្បន្នឲ្យឃើញថាតើចិត្តពេលហ្នឹងជាកុសលឬអកុសលអំពើដែលកំពុងធ្វើហ្នឹងត្រូវឬក៏ខុសអត់មកគិតទៅពីមុនអញខុសអីអត់ទេគឺត្រូវមើលឥឡូវហ្នឹងអញធ្វើត្រូវឬខុសឥឡូវហ្នឹងឥឡូវហ្នឹងកំពុងធ្វើកំពុងអីកំពុងគិតកំពុងនិយាយ ត្រូវឬខុសត្រូវមើលអាហ្នឹងដូចយើងបើកឡានអញ្ចឹងมันសំខាន់ថាពីមុនប៉ូលីសធ្លាប់ផាកប្រមាណទេអាហ្នឹងប៉ិនត្រូវមើលផ្លូវឥឡូវហ្នឹងឃើញទេហើយបើយើងកាត់បន្ថយពីការសម្លឹងអតីតកាលច្រើនហើយនឹងសម្លឹងអនាគតច្រើនមកមើលនឹងបច្ចុប្បន្នណាយើងធូរហើយធូរចិត្តនឹងធូរហើយណាដូចយើងចង់ចង់រង្កិលដបោកធំមួយដបោកធំមួយអឺ បំណងរបស់យើងធ្វើបើយើងចង់ថា យើងចង់កិលដបោកហ្នឹងមកមកខាងនេះសួរថា possible អត់អាចបើយើងឆ្លាតយើងអង្កលបានដបោកធំហ្នឹងយើងអាចអង្កលវាបានប៉ុន្តែមិនមែនអង្កលដោយលើកទាំងមូលទេទៅកាប់ម្ដងមកបកីយកមកចាក់ខាងនេះហើយកុំគិតរឿងរឿងអង្កលវាហើយតែត្រូវមើលលើសកម្មភាពថាអញកំពុងធ្វើអត់ហើយត្រូវអត់ ម្ដងមកបកីម្ដងមកបកីម្ដងមកម្រែកម្ដងមកម្រែហើយកុំឈប់ធ្វើទៀតមួយថ្ងៃមិនហើយពីរថ្ងៃ3ថ្ងៃមួយអាទិត្យមួយខែ ទីបំផុតដបោកនឹងនឹងដោះខាងនេះមួយ តាមបំណងយ៉ាងណាមិញណាយើងរៀនក៏ដោយយើងធ្វើអីក៏ដោយរាល់ថ្ងៃពពុទ្ធឲ្យយើងបដោតលើអានឹងដំបូកមួយអាចកសាងដោយកឌីបានដោយសារអីដោយសារកឌីអត់ដែលចង់លើកដំបូកទាំងមូលទេ វាលើកលមុំតែវាលើករួចអញ្ចឹងធម៌នៅក្នុងវិស័យរបស់យើងអត់មានទៅគិតម្ដងទាំងដុំទេទៅខ្វល់ពេកអនាគតនឹងអញរស់មិនអឺហួសវិស័យតែត្រូវដឹងថ្ងៃហ្នឹងអញធ្វើអីធ្វើអីហើយបើនិយាយពីតាមដានចិត្តវិញចិត្តឥឡូវហ្នឹងពងគិតអីកំពុងខឹងក៏ដឹងថាអូចិត្តខឹងហ្នឹងចិត្តហ្នឹងអត់ល្អទេដឹងភ្លាមកំពុងទៅតោមណោះអូចិត្តហ្នឹងអត់ល្អទេ កំពុងតែជ្រះថ្លាអូចិត្តនឹងជាកុសលត្រេកអរបន្ថែមឃើញសេចក្តីសុខវានឹងកើតនៅពេលដែលយើងផ្ដោតមកលើធัวបច្ចុប្បន្នតែជាអកុសលនៅក្នុងសង្គមយើង គេឲ្យពោឲ្យយើងភ្លេចបច្ចុប្បន្នបាត់ទៅហើយអញ្ចឹងអាត្មាសឹងទៅថាសឹងតែគ្រប់វត្តហ្មងសឹងតែគ្រប់អាចារ្យបដ ாய் មិនមានពោណាមួយឲ្យគាត់មានស្មារតីបច្ចុប្បន្នទេឃើញទេ សាធុសាធុណាកើតជាតិណាណានោះ ពុបកើតជាតិណាណា តែបំភ្លេចជាតិនេះហើយ បំភ្លេចពេលនេះហើយណែត្រូវធ្វើអីណែត្រូវចម្រើន អីត្រូវខ្វះអីសិក្សាអីអត់មានពោរាល់ថ្ងៃនេះទេអញ្ចឹងធ្វើឲ្យចាស់ចាស់ដែលគាត់ចំណាយអស់លុយដល់ច្រើននឹងគាត់មិនដែលគិតថាត្រូវកសាងសង្គមនេះយ៉ាងម៉េចទេគាត់ត្រូវកក់កន្លែងមួយ នៅឋានសួគ៌ជាការពិត។ គាត់ថាឥឡូវចាស់ហើយខ្លាចងាប់ទៅអត់មានកន្លែងនៅឃើញទេអានឹងបានអាត្មាចេះតែនិយាយហើយនិយាយទៀតនិយាយហើយនិយាយទៀតมันខ្វះទេអ្នកខឹងប៉ុន្តែនៅតែនេះយាយព្រោះអាត្មាថាបើទោះមនុស្សសម័យនេះមិនចេះស្ដាប់ក៏មនុស្សសម័យក្រោយចេះស្ដាប់ដែរអាត្មាគិតថាចាស់ចាស់ដ៏ច្រើនគាត់អាចស្ដាប់មិនចូល ក៏ប៉ុន្តែសម្រាប់ក្មេងៗដែលកើតសម័យថ្មីគេនឹងស្ដាប់ចូលពីព្រោះគេអត់តន់ច្បល់ខួរក្បាលទេហ្នឹងពីព្រោះដើម្បីដោះស្រាយសម័យកាលអីមួយដើម្បីស្អីមួយក៏វាផ្ដើមពីអាស្អីដែលគិតឃើញនឹងទៅមិនទៅគិតអាមិនឃើញមុនទេពុទ្ធបរិញ្ញាគឺបរិញ្ញាស្អីដែលគិតឃើញមុននៅក្នុងវិស័យឃើញនៅក្នុងចិត្តទេមេរៀនចិត្តដែលលោកបរិញ្ញាលោកមិនមែនទៅបរិញ្ញាលោកក៏ត្រាក់ចិត្តមុនទេឃើញទេ ត្រូវបរៀនពីកាមាវចរៈចិត្តមុនហើយបរៀនមុនគេគឺអកុសល ចិត្តពីព្រោះចិត្តយើងវាសម្បូរអានឹងលោកឲ្យរៀនអានឹងមុនលោភមូលចិត្តនឹងស្រឡាញ់ជាប់ជាពាក់ភ្លាមដល់ភ្លាមតោសៈភ្លាមឃើញទេហើយពិសោធន៍ឆាប់ឃើញពុទ្ធបរិញ្ញស្អីដែលពិសោធន៍ឆាប់ឃើញមើលមេរៀនព្រះអង្គចោះមុននឹងព្រះអង្គនិយាយពីកម្មឬក៏និយាយពីចិត្តព្រះអង្គត្រូវប្រៀបធៀបជាមួយធម្មជាតិសិនព្រះអង្គនិយាយពីនិយមដូចជាពីចនិយម បំណងព្រះអង្គចង់និយាយពីកម្មហិង្ចិតទេ តែមុនដំបូងព្រះអង្គត្រូវលើកស្អីដែល យើងគិតឃើញសិនឃើញទេពីជានិយាមប្រែថានិយាមបោះពូជឧតុនិយាមនិយាមបោះរដូវអាកាសធាតុអីហ្នឹងហ្នឹងហើយហើយបានព្រះអង្គចូលទៅ កម្មនិយាមចិត្តនិយាមធម្មនិយាមប៉ុន្តែដំបូងឡើយព្រះអង្គនិយាយពី ពីចិនយាមដូចពូចឹងពូចស្វាយដោះស្វាយពូចលហុងដោះលហុងពូចដូងផ្លែដូងទោះបីវាកាត់វាខុសគ្នាតិចតួចទេប៉ុន្តែពូចអីវានៅតែពូចហ្នឹងធម្មតាបើវាអញ្ចឹងអត់បាច់ឆ្ងល់ទេមិនបានដើមដូងដោះអញ្ចឹងដើមលហុងមិនក៏អញ្ចឹងថាវាមកពីពូចតែដាំដូងវាដោះដូងហើយតែដាំលហុងវាដោះលហុងអញ្ចឹងយើងគិតឆាប់ឃើញហ៎ឆាប់ឃើញអ ហើយបានព្រះអង្គនិយាយឧតុនិយមដូចជារដូវអីអីចឹងអឺក្តៅទៅវាធ្វើឲ្យបែកញើត្រជាក់ទៅវាធ្វើឲ្យរងាវាធម្មតារបស់វាចឹងហ្នឹងហើយបានព្រះអង្គជំរាលមកកម្មក៏មាននិយមរបស់វាចឹងដែរចឹងបើស្ដាប់ធัวចង់ឲ្យយល់កុំស្ដាប់ធัวលងលោចជាតិមុខជាតិក្រោយជាតិមុនហោះអញ្ញាញ៉ៃហ៎ គ្មានអីទៅវាស់ទេទោះបីព្រះអង្គលើកជាជាដកយើងមើលបំណងរបស់ព្រះអង្គលើកជាដកថាពីមុនអញ្ចឹងបានរាល់ថ្ងៃហ្នឹងវាអញ្ចឹងបច្ច័យហើយគេមើលអាបច្ចុប្បន្នហ្នឹងឃើញមកប៉ុន្តែស្ដាប់ធម៌បើថាឲ្យសង្ឃឹមទៅ តែ ជាតិក្រោយជាតិក្រោយទេជាតិនឹងយើងល្ងងហើយប៉ុន្តែនៅពេលដែលយើងឆ្លាតជាតិនឹងហើយគិតពីបច្ច័យបច្ចុប្បន្នហើយរឿងជាតិក្រោយយើងច្បាស់ យើងគ្មានអីទៅវាស់ប៉ុន្តែយើងច្បាស់ដូចគ្នានឹងយើងរៀនឥឡូវនេះយើងមិនបាច់គិតថាតើអនាគត យើងចេះអត់ទេតែយើងមើលការរៀនរបស់យើង យើងរៀនអត់ហងៃនេះយើងរៀនអត់បើយើងរៀនហើយច្បាស់ណាស់គង់តែចេះច្រើនចេះតិចមិនដឹងទេតែរៀនហើយតែបើស្អីមួយដែលយើងអត់រៀនកុំគិតថាចេះអត់វាអត់ចេះទេតែដូចភាសានៅអារ៉ាប់ចឹងដូចស្មានមិនដែលរៀនផង20ឆ្នាំទៀតអត់ចេះដែរ ហ្នឹងទៅកូរ៉េចេះតាខំសាមីដាមួយហិញទិញនឹងប្រហែលដងហ្នឹងហើយអញ្ចឹងដើម្បីឲ្យធូរចិត្តនឹងឲ្យធូរមែនទែនយើងចេះតែគិតថាសតបដ្ឋានឬក៏អភិធម្មក្នុងជីវិតរាល់ថ្ងៃនឹងជ្រៅធាតពិតបើយើងប្រៀបធៀបឲ្យជាមួយនឹងអ្វីដែលយើងគិតហ្នឹងជ្រៅចាញ់ស្អីដែលយើងគិតពីមុនទេយើងគិតថាជាតិមុនខ្ញុំធ្វើអីកម្មអីជ្រៅហ៎ឃើញទេ ជ្រៅរហូតដល់មើលអត់ឃើញអត់ផោះតាងចុះខ្ញុំធ្វើអញ្ចឹងជាតិក្រោយទៅអីជ្រៅហ៎ជ្រៅជាងតោសៈមូលចិត្តកំពុង ប្រកាសឥឡូវនេះជ្រៅជាងលោភៈកំពុងតែកើតឥឡូវនេះជ្រៅជាងសេចក្តីចំណែនដែលកំពុងកើតក្នុងចិត្តដែលយើងគួរដឹងឥឡូវនេះអារបស់កំពុងកើតមានជ្រៅអីវា ណាជ្រៅជាតិក្រោយនោះអាហ្នឹងបានជ្រៅគាត់ដល់10ឆ្នាំទៀតស្អីកើតឡើងមិនដឹងផង ឥឡូវកំពុងភ័យថារុស្ស៊ីបាញ់បរមាណូអត់អត់ដឹងផងមានកំភ្លើងស្រាប់មានអីស្រាប់អីនៅតែមិនដឹងផង នៅតែវិភាគបាញ់បាញ់បាញ់បាញ់ចុះតម្រោះអាជាតិក្រោយកើតអីហើយយើងឥឡូវវាពុលពុលជាមួយនឹងអាពួរកើតជាតិក្រោយហ្នឹងអញ្ចឹងហើយបានធ្វើប៉ុនមិនសូវកើតប្រយោជន៍ក្នុង សង្គមដោយសារអីដោយសារត្រូវរើសអាណាបានប៉ុនច្រើនឃើញទេបានតាណាថាបានមកអញហើយបានកាលនោះជាតិក្រោយអត់ បានអាទិត្យមុនម្នាក់ម្ដាយខ្ញុំគាត់មិនដឹងសុំអីគាត់ថាអើយឃើញកើតជាមនុស្សយ៉ាប់ជាតិណានជាតិគ្រូអញងាប់ទៅកើតជាតលែនខ្ញុំទៅគាត់លឺហ្នឹងហើយមែនមែនគាត់ មានគំនិតនឹងខ្លួនឯងឯងគឺដោយសារសង្គមនឹងគឺដោយការការអោយពួរទាំងអស់ហ្នឹង ដែលធ្វើឲ្យគាត់សង្ឃឹមជាតិក្រោយជានិច្ចតែគាត់បំភ្លេចខ្លួនឯងនៅក្នុងជាតិនេះមនុស្សដ៏ច្រើនទៅធ្វើបន់រាល់ថ្ងៃ គិតតែរឿងជាតិក្រោយ តែបំភ្លេចខ្លួនឯងនៅក្នុងជាតិហ្នឹងមាន បញ្ហាពិបាកអត់មានពីណាមកពង្រៀនវិធីដោះស្រាយបញ្ហាទេ គេឲ្យពួរឲ្យទៅយកជាតិក្រោយបដ ாய் ត្រូវដឹងថាជាតិនេះគឺជាប្លង់នៃជាតិក្រោយបើប្លង់ជាតិនេះមិនចេះដោះស្រាយបញ្ហាផ្លូវចិត្តទេ ជាតិក្រោយអញ្ញាញាយើងនឹងទៀតនៅមនុស្សដោះស្រាយមនុស្សអត់រួចចុះមុំទៅស្រុកខ្មោចមិនកាន់តែញ៉ែញ៉ៃទេអីចឹងណា ចង់ដឹងអនាគតត្រូវមើលប្លង់ប្លង់បច្ចុប្បន្នហ្នឹងហើយអញ្ចឹងដើម្បីឲ្យស្រួលស្រួលរៀនមើលចិត្តកុសលអកុសលចិត្តល្អចិត្តមិនល្អស្អីកំពុងប្រកាសឥឡូវហ្នឹងបានយើងមើលឃើញ បានយើងគិតយល់ហ្នឹងហើយហើយមិនបាច់សង្ឃឹមផលហ្នឹងចុះបើខ្ញុំបដិបត្តិចឹង20ឆ្នាំទៀតចិត្តខ្ញុំអាហ្នឹងមើលអត់ឃើញទៀតមើលឥឡូវហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹង